បាទខ្ញុំបាទសូមគោរពជំរាបសួរស្វាគមន៍មកកាន់វីដេអូ SNG KH អូខេថ្ងៃនេះខ្ញុំធ្វើការធ្វើត្រឡប់មកជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងវីដេអូមួយទៀតវីដេអូមួយនេះគឺខ្ញុំចង់និយាយអំពីការកំណត់ keyboard ទៅលើ game ថ្មីដែលធ្វើចេញហ្នឹងគឺ Bullet and Shell គេថា AK2 ឬក៏ Bullet and Angle អីក៏មិនដឹងដែរព្រោះឯងស្រេចចិត្តគ្នាយើងហៅព្រោះអីវាអា Angel ឯងនិង Angle ហ្នឹងវា ខ្ញុំមិនទាន់ច្បាស់ដែរកន្លែងហ្នឹងអ្នកនរគ្នាបើសិនជាខុសអាចធ្វើការ comment បានអូខេថ្ងៃនេះខ្ញុំធ្វើការមកជម្រាបទៅអ្នកនរគ្នាដែលចង់លេង game ទៅលើ PC ហ្នឹងហើយអញ្ចឹងខ្ញុំសូមណែនាំទៅកម្មវិធីមួយសម្រាប់ការកំណត់ឥឡូវសម្រាប់ការកំណត់អ្នកនរគ្នាបើសិនជាអ្នកពេលខ្លះអ្នកនរគ្នាពេលខ្លះបងបងមួយចំនួនក៏គាត់បានដឹងជាមុនហើយហើយក៏ខ្ញុំសូមខន្តីអភ័យទោសរាល់ខុសឆ្គងនៅក្នុងវីដេអូនេះផងដែរបើសិនជាបានដឹងហើយអាចធ្វើការ រំលងទៅក៏បានដែរបើសិនជាអត់ទាន់ដឹងទេអាចធ្វើការតាមដានវីដេអូរបស់ខ្ញុំបានថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញឬក៏បង្ហាញទ្រុសទ្រុសទៅលើ កម្មវិធីមួយដែលយើងអាចកំណត់ទៅលើកុំព្យូទ័រលេងទៅស្រួលយើងកំណត់ key លេងស្រួលអញ្ចឹងណាហ្នឹងហើយឥឡូវកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងធ្វើការតាណែនាំទៅលើកម្មវិធីមួយ ដែលកម្មវិធីនោះដែលយើងមានមានឈ្មោះថាឥឡូវខ្ញុំសូមធ្វើការចេញពី game សិនឥឡូ w ខ្ញុំចូលទៅក្នុង Google Chrome យើងមក ហ្នឹងហើយចូលទៅដល់ Google Chrome យើងយើងត្រូវពាក់វ័យថាបាទ Minui អូខេគ្រាន់តែយើងនិយាយថា Minui Play មានន័យថាយើងវ័យថា Minui Play យើងចុច Minui Play យើងចុច search តែម្ដងអញ្ចឹងកន្លែងនេះ load ឡើងថា Minui the best Android ហ្នឹងយើងយកកន្លែងហ្នឹងមកអ្នកនរគ្នាហ្នឹងហើយយើងយកកម្មវិធីហ្នឹងមកហើយយើងចុចពាក្យថា download មកហ្នឹងហើយចុចពាក្យថា download មកចុចកន្លែងហ្នឹងអ្នកនរគ្នាពេលដែលចុចហើយវាដើរពេញហើយអញ្ចឹងកម្មវិធីហ្នឹងគឺខ្ញុំបានធ្វើការដំឡើងរួចហើយអ្នកនរគ្នា អ្នកគ្នាគ្រាន់តែអត់មានអីពិបាកទេគ្រាន់តែចុចតែកន្លែងហ្នឹងមួយមកគឺគឺវាចាប់ដើម download ពេញហើយដល់ពេល download ពេញអញ្ចឹងយើងចាប់ដើមទៅ ចូលនៅក្នុងនេះសិនបាទខ្ញុំសូមចេញពី game ពីសិនដើម្បីបង្ហាញអ្នកនរគ្នាអូខេអញ្ចឹងពេលដែលចេញហើយកម្មវិធីគឺវាមានចែកនៃកម្មវិធីហ្នឹងនៅណែបាទអញ្ចឹងយើងចុច install មកគ្រាន់តែចុច run កន្លែងនេះមកបាទ run កន្លែងហ្នឹងមក វាពេលហ្នឹងយើងវាឡើងចេះណូយើងចុចចេះទៅវាឡើងពេញដល់ពេលយើងឡើងពេញហើយយើងចាប់ដើមចូលនៅក្នុងកម្មវិធីហ្នឹងនេះកម្មវិធីហ្នឹងគឺកន្លែងនេះបាទកម្មវិធីហ្នឹងកន្លែងហ្នឹងពេលយើងចូលមកគឺអត់ទាន់មានក្រាបដូចខ្ញុំចឹងឯងអ្នកនរគ្នាខ្ញុំខ្ញុំថយអស់សិនអូខេនេះកន្លែងហ្នឹងវាឡើងអញ្ចឹងអ្នកនរគ្នាឡើងមានអឺ Play Store សម្រាប់ឲ្យយើង download អញ្ចឹងអញ្ចឹងយើងចូលមកកន្លែង Play Store យើងគ្រាន់តែវាយថា Bullet and Shell អញ្ចឹងមកបាទ Bullet and Shell យើងធ្វើការ download ពេលដែលយើង download ពេញហើយ អឺពេលដែលយើងដោនឡូតពេញវាហើយគឺយើង ចូលមកក្នុងហ្គេមតែម្ដងអឺនេះខ្ញុំគ្រាន់តែបង្ហាញទ្រុសទ្រុសទេសម្រាប់អឺអ្នកនរគ្នាគាត់ដឹងមួយចំនួនគាត់ដឹងច្រើនហើយអញ្ចឹងខ្ញុំប្រាប់ទ្រុសទ្រុសថងអឺបងប្អូនមួយចំនួនដែលគាត់អត់ទាន់បានដឹងថាតើធ្វើយ៉ាងម៉េចបានកំណត់ control key ជាមួយនឹងម៉ៅហ្នឹងដើម្បីគវះទៅស្រួលលេងនៅក្នុង game Bullet and Shell មួយហ្នឹងឬក៏ហៅកាត់ថា AK2 ហ្នឹងឯងអញ្ចឹងយើងចាប់ដើមចូលទៅក្នុង game តែម្ដងអ្នកនរគ្នាកុំឲ្យខាតពេលវេលាពូយូព្រោះ អឺដំបូងគឺខ្ញុំពិបាកនឹងការលេងដែរអ្នកគ្នាគឺខ្ញុំលេងអត់កើតដោយសារតែទីមួយនាម៉ៅហ្នឹងយើងត្រូវតែកវាស់ម៉ៅជានិច្ចដល់អញ្ចឹងឥឡូវយើងចូលក្នុងហ្គេមតែម្ដងអឺឥឡូវកុំឲ្យខាតពេលវេលាយើងចូលក្នុងហ្គេមតែម្ដងអ្នកគ្នាហើយខ្ញុំអធិស្ឋានហើយអធិស្ឋានទៀតអ្នកគ្នាបើសិនជាគាត់បានដឹងមុនខ្ញុំហើយឬក៏បានចេះហើយសូមអធិស្ឋានផងបើសិនជាខ្ញុំធ្វើការបកស្រាយទៅបង្ហាញទៅខ្វះខាតពួកអីខ្ញុំក៏អត់សូវច្បាស់ដែរគ្រាន់តែ ខ្ញុំដឹងប៉ុន្មានខ្ញុំចែកចម្លែកតែប៉ុណ្ណឹងហ្នឹងហើយហ្នឹងហើយហើយមួយទៀតគឺភាគច្រើនខ្ញុំមិនខ្ញុំមិនប្រកាសថាអ្នកអង្គនេះដឹងទាំងអស់ទេពេលខ្លះគាត់ក៏នៅខ្វះចន្លោះក្នុងកន្លែងណាមួយដែរពេលខ្លះគាត់អត់ទៅដឹងអញ្ចឹងគាត់អាចមើលវីដេអូខ្ញុំបានអូខេឥឡូវយើងចូលទៅក្នុងហ្គេមតែម្ដងអូខេឥឡូវយើងចូលមកដល់ក្នុងហ្គេមហើយ ឥឡូវខ្ញុំអត់បង្ហាញអីច្រើនទេព្រោះអីការលេងគឺខ្ញុំអត់បង្ហាញទេខ្ញុំបង្ហាញទៅលើការកំណត់ key វិញតែម្ដងអឺឥឡូវកំណត់ key យើងដំបូងយើងត្រូវចូលទៅកន្លែងអឺមុនដែលយើងកំណត់យើងត្រូវទៅចូលទៅកន្លែងលេងមកអ្នកនេះបានយើងកំណត់ត្រូវឥឡូវយើងចូលទៅកន្លែងលេងតែម្ដងអញ្ចឹងខ្ញុំយកវគ្គនេះដើម្បីធ្វើតេស្តខ្ញុំមិនបាច់ចូល train ទេបាញ់តែម្ដងបាច់ចូលបាញ់តែម្ដង ខេអ្នកនរគ្នាឥឡូវយើងនេះនេះខ្ញុំបានកំណត់ហើយហើយឥឡូវខ្ញុំចាប់ដើមអឺធ្វើការកំណត់សៀថ្មីឲ្យអ្នកនរគ្នាមើលអញ្ចឹងដំបូងយើងត្រូវទៅចូលកន្លែងនេះយើងចូលកន្លែងនេះកន្លែងដូច keyboard យើងអញ្ចឹងចុចចុចចុចកន្លែងហ្នឹងមួយមកហ្នឹងហើយអឺកន្លែងនេះខ្ញុំទាញវាដាក់ឯងអញ្ចឹងខ្ញុំចុចខ្វែងវាឆោតខ្ញុំចុចអឺខ្វែងវាឆោតខ្ញុំចុចខ្វែងវាឆោតអឺអញ្ចឹងអានេះគ្រាន់ជាការកំណត់ខ្វែងវាឆោតចុចខ្វែងវាឆោតចុចខ្វែងវាឆោតខ្វែងវាឆោត អញ្ចឹងយើងត្រូវយកកន្លែងនេះមួយសម្រាប់យើងកំណត់ឲ្យវារត់ឆ្វេងស្ដាំហ្នឹងហើយអញ្ចឹងកន្លែងនេះយើងសេចចិត្តអ្នកនរគ្នាអាចដាក់ខ្ញុំដាក់កន្លែងនេះរួមលេខ4អញ្ចឹងទៅខ្ញុំដាក់នេះអក្សរ T សម្រាប់នេះខ្ញុំចុច space លេខនេះខ្ញុំចុច C សម្រាប់អឺឆហើយខ្ញុំដូរកំភ្លើងខ្ញុំចុចលេខ1ព្រោះឲ្យខ្ញុំស្ទាត់អញ្ចឹងអូខេអឺជាបន្តយើងត្រូវនេះយើងឃើញកន្លែងកំភ្លើងបាញ់មែនទេយើងយកដាក់នៅកន្លែងហ្នឹងមកអូខេ ហើយកន្លែងនេះយើងចុច skill track attack នឹងឲ្យយើងជួបអាដាក់កន្លែងនេះមួយមកអូ sorry បាទ sorry អឺនេះនេះកន្លែងនេះកន្លែងនេះអូខេយើងដល់នេះហើយដើម្បីឲ្យយើងបាត់មកយើងចុចដាក់ control ក៏បានដាក់អឺលេខ1ក៏បាន control ខ្ញុំពេលច្រើនខ្ញុំដាក់ control អញ្ចឹងខ្ញុំដាក់ control អញ្ចឹងអ្នកនរគ្នាអាចសេរីបែបនេះឲ្យវាក្រាស់ទៅលឿនយឺតទៅតាមធម្មតាឥឡូ w ខ្ញុំកំណត់ប៉ុណ្ណឹងបានហើយខ្ញុំចុច save តែម្ដងចុច save ឥឡូវខ្ញុំសាកលេខសិន អូខេអញ្ចឹងខ្ញុំបានធ្វើការកំណត់ហើយហើយឥឡូវយើងកវះបានមកចប់យើងដូរកំភ្លើងនេះយើងកវះអូយបាញ់ខ្លាំងអូយអញ្ចឹងខប់បាយយើងគ្រាន់តែចុចអសតធីមកលោតខប់បាយហើយយើងតម្លាក់ចុះមកដូរកំភ្លើងហៅមែនអត់បានលេងហ្មងអូខេឥឡូវយើងបានធ្វើការកំណត់បានហើយអ្នកធ្វើការកំណត់ទាំងបាន ចឹងអឺនេះក៏នេះខ្ញុំអត់តលេងដែរក៏ខ្ញុំកំណត់អ្នកនរគ្នាមើលទេនេះស្រួលលេងតែម្ដងនេះយើងចង់កវះម៉ៅទៅណាក៏បានដែរអូខេឥឡូវខ្ញុំមានតែប៉ុណ្្នឹងទេយើងចុចលេខ4រំឃើញទេនេះចុចអក្សរ C ក្រាបចុច space load ចុច space load ចុចអក្សរ O ដូចបញ្ចូលក្របនេះហើយយើងចុចម៉ៅអឺម៉ៅឆ្វេងបាញ់បាទអញ្ចឹងអ្នកនរខ្ញុំមានអឺ មានតែប៉ុណ្្នឹងទេខ្ញុំចេញវិញសិនពួកអុយលឺសូខ្លាំងណាស់អូខេឥឡូវខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវខ្ញុំសូមបញ្ចប់វីដេអូប៉ុណ្្នឹងហើយអ្នកនរគ្នាកុំភ្លេចធ្វើការជួយ Subscribe Channel ខ្ញុំម្នាក់មួយផងអរគុណហើយដាក់រូបសញ្ញាកណ្ដឹងផងអរគុណជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយផងដែរ